ទម្រង់រដ្ឋវៀតណាមនេះយើងត្រូវដឹងថាអាកម្មាភិបាលរដ្ឋវៀតណាមដែលដែលដែលប្រើនយោបាយកុម្មុយនីសនេះវាស៊ីដោយប្រព័ន្ធវាស៊ីដោយប្រព័ន្ធហ្នឹងគឺថាអាថ្នាក់លើហ្នឹងជីងច្បាប់មួយឲ្យអាថ្នាក់ក្រោមហ្នឹងទៅសន្លត់ខ្មែរក្រោមហ្នឹងទៅសន្លត់ខ្មែរក្រោមឲ្យកាន់តែខ្លាំងដោយលោកថាច់ញឹកចឹងកាត់ស៊ូស្លាប់កាត់បញ្ចេញគាត់ឲ្យកូនប្រពន្ធកាត់ដេកហ្នឹងអាយុអត្រាដល់កាត់នោះកាត់កាត់ស៊ូស្លាប់ហ្មងបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 ក្នុងផ្លូវច្បាប់យើងចង់និយាយពាក្យមួយ ថាជាប្រព័ន្ធរបស់រដ្ឋាភិបាលនឹងតែម្ដងគេរៀបចំផែនការនឹងសម្រាប់កំតិចសេដ្ឋកិច្ចរបស់ខ្មែរក្រមនឹងបើសិនតែខ្មែរក្រមណាមួយកាន់ក្តាប់រក្សានៅអាឯកសារសម្បត្តិស្នាមនឹងជាដីធ្លីជារបស់ទ្របនឹងមាននៅក្នុងដៃពិតប្រកបគឺខ្ញុំគិតថាយួនវាមិនអាចបំពេញហួសហេតុពេកទេ ចំពោះអ្នកដែលគ្មានហ្នឹងគឺថាគេឆ្លៀតឱកាសហ្នឹងគេធ្វើជាប្រព័ន្ធច្បាប់នឹងមួយដើម្បីយកអាដីហ្នឹងតែម្ដងវាយកហ្នឹងវាយកដោយព្រះអង្គវិទ្យាធម៌មូលលើកឡើងមិញហើយថាឆ្នាំ1975ហ្នឹងគេមានគោលការណ៍ច្បាប់គេចេញមកថាប្រព័ន្ធរបស់រដ្ឋាភិបាលហ្នឹងវាយឆ្នេះអាមេរិកកាំងពេលនោះគេកែប្រព័ន្ធច្បាប់ទាំងអស់ថាទឹកដីដែនដីកម្ពុជាក្រោមនឹងជារបស់រដ្ឋទាំងអស់ក៏ប៉ុន្តែមានដីរបស់រដ្ឋមួយចំនួនហ្នឹង ទីតាំងដែលមានឯកសាររបស់ប្រជាពលរដ្ឋខ្មែរក្រមកាន់កាប់យួនមិនហ៊ានមករំលោភទេអញ្ចឹងមួយកន្លែងទៀតដែលខ្មែរក្រមយើងបាត់ដែលការងារមិនចាប់អារម្មណ៍ទៅលើអាឯកសារមួយចំនួនជាពិសេសប្លង់ដីប្លង់តែជាដើមហ្នឹងគេមកប្លន់យួរតែម្ដងជាពិសេសដូចខ្ញុំនិយាយថាករណីនៅទឹកដីរបស់ផ្ទះខ្ញុំផ្ទាល់ខ្ញុំកណាហ្នឹងមានឆ្លង កាត់រឿងឯកសារមួយចំនួនដែលជាឯកសារផ្លូវការហ្នឹង គឺរដ្ឋគេបានឆ្នាំ1975ហ្នឹងទឹកដីជាដីស្រែរបស់ខ្ញុំកណាហ្នឹងគឺគេបានយួរទៅទាំងអស់ហើយយួរទៅចែកឲ្យវៀតណាមមានប្លង់ដីប៉ុន្តែគេថាដីហ្នឹងគឺជាដីរដ្ឋទាំងអស់គេយួរទាំងអស់ហ្នឹងមកវិញហើយបានគេចែកទៅជាសមូហភាពដូចឧទាហរណ៍ថាខ្ញុំកណាមាន100ខ្ញុំកណាតែខ្ញុំកណាមាន280កងដីតែកណាគ្រួសារកណាមាន280កងដីអញ្ចឹងរដ្ឋហ្នឹងគេយួរទាំងអស់មកស្មើប្រហែលថាតា ទេបើនិយាយរឿងហិចតាកណាបបាក់និយាយដែរ10កុងមួយហិចតា10កុងមួយហិចតាហើយកណា280កុងនោះមានន័យថាដីនឹងដីវាលវឹងលវើយជា20ហិចតាណាហើយដល់ចឹងទៅគេយកទាំងអស់មកហើយគេយកទៅចែក8ហិចតាគេយកទៅចែកឲ្យភាសាវៀតណាមគេប្រើថាហៅងាវគេចែកឲ្យអ្នកក្រវិញគេចែកបែងទៅអ្នកក្រអ្នកក្រអ្នកក្រអញ្ចឹងដល់គេបែងចែកអញ្ចឹងទៅហើយ យើងឃើញថាដីហ្នឹងយើងមិនអាចតវ៉ាបានទេប៉ុន្តែនៅក្នុងខ្លងរបស់យើងយើងមានណាយើងមានឯកសារហ្នឹងក៏ប៉ុន្តែអានេះរដ្ឋគេគេរំលោភអាសិទ្ធដែលថាគេវាយពីអាមេរិកបានណាគេជ័យជំនះក្នុងការឈ្នះសង្គ្រាមឆ្នាំ1975នោះគឺរបស់ទាំងអស់ហ្នឹងគឺរបស់គេ ទៅសួរថារបស់នឹងរបស់យួនបានពីណាមកបានវាយពីយួនទឹកដីខ្មែរក្រមហ្នឹងវានៅ វាមកពីខាងជើងមកមកឆ្លៀនពៀនយួររបស់យើងហ្នឹងវាថាវាយអាមេរិកក៏ប៉ុន្តែអាមេរិកកាំងអត់មានគ្រប់គ្រងទឹកដីហ្នឹងជារបស់ខ្លួនទេអាមេរិកកាំងនៅតែគោរពសិទ្ធិរបស់ជនជាតិដើមនៅទីនោះដែរជាពិសេសខ្មែរក្រមកាយពីចំណោមអាមេរិកកាំងកាន់កាប់នៅទីនោះខ្មែរក្រមជាពិសេសដូចខ្ញុំកណាធ្វើការងារដីស្រែអាមេរិកកាំងមានដែលប្រយោគពន្ធប៉ះពាល់ស្អីណា ដល់ពេលគេវាយឆ្នាំអាមេរិកគេថាដីនឹងរបស់គេហើយចូលចូលចូលកាលនឹងអាមេរិកនៅអាមេរិកមានមានមានយកដីរបស់យើងណាដល់ពេលយួនឆ្នាំអាមេរិកមិនក៏បែរទៅជាយកដីរបស់ខ្មែរក្រមវិញហ្នឹងចំណុចទៅបែរបងប្អូនយើងទៅយល់ថាយួនមិនមែនមិនមែនយកច្បាប់នឹងមកប្រើដើម្បី ថាឆ្នាំអាមេរិកកាំងនេះវាមកប្លន់ទឹកដីរបស់ខ្មែរក្រមនោះតែម្ដងវាមិនមែនថាតែប្លន់ប្លន់ស្របច្បាប់ហ្មងគេមានតែប្រើពាក្យមួយឆ្នាំអាមេរិកកាំងទឹកដីដែលគេអាមេរិកកាំងនៅទីណាគឺជារបស់យួនទាំងអស់របស់រដ្ឋថៃបាគុំនីយួនទាំងអស់ឃើញទេកន្លែងចំណុចដែលគេយកច្បាប់មកប្លន់ហ្នឹងយើងតវ៉ាបានទេចំនួននោះមកអំពីចំនួនហ្នឹងចំនួនផ្ដាច់ការតែម្ដងបើសិនថាយើងតវ៉ាមានតែផ្លូវមួយជាប់គុកឬក៏សម្លាប់ចោលតែម្ដងណាចំណុច2ហ្នឹងយើងអត់មានទៅនេរទេសទៅណាបានយួនវាយកយើងទៅដាក់គុកឬក៏ស្លាប់ក្នុងគុកតែម្ដង អញ្ចឹងប្រជាប្រដ្ឋណាហ៊ានតវ៉ាហ៊ានជីងមុខទៀមទៀននៅទឹកដីទាំងអស់ហ្នឹងគឺថាយើងមានតែផ្លុំពីរយ៉ាងហ្នឹងឲ្យចប់គុកឬក៏ក៏ស្លាប់ណាអាហ្នឹងចំណុចទី1ចំណុចទី2ក្រោយពីពេលប្រជាប្រដ្ឋយើងអស់ដីអស់ស្រែចម្ការទៅក្រោយពីពេលអាសមូហភាពហ្នឹងវាធ្វើទៅវាមិនជឿនលឿនវាមិនជឿនលឿនគេគេគេប្រែជាប្រែព្រួលអាគោលនយោបាយរបស់គេហ្នឹងគេគេចែកដីស្រែអត់ស្រែហ្នឹងទៅតាមមកក្រុមគ្រួសារមួយមួយវិញនេះថាឥឡូវ ក្រុមគ្រួសារកណាថ្មីត្បិតតែមានដី280កុងមែនប៉ុន្តែអាសមាជិកយើងបានតែ8នាក់ទេអញ្ចឹងគេចែកមកសមាជិកម្នាក់ហ្នឹងឧទាហរណ៍2កុងដីអញ្ចឹងអញ្ចឹងមានន័យថា8នាក់បានតែ9 10កុងដីទេអញ្ចឹងអា100 200ចឹងកុងដីគេចែកឲ្យអ្នកដតីហ្នឹងណាគេឲ្យឲ្យអញ្ចឹងអញ្ចឹងទេគេចែកគ្នាគេយកទៅចែកគ្នាអស់អញ្ចឹងចែកឲ្យណាចែកឲ្យអាកម្មវិបាលយួនដែលមានតំមកពីហាណូយមកពីអីវាគ្មានដីធ្វើនោះវាចែកឲ្យគាត់នឹងអស់ទៅហើយតែគេចែកឲ្យហើយគេទៅប្លង់ហ្នឹង ហ្នឹងហើយគេធ្វើប្លង់ឲ្យគ្នាគេនឹងទាំងអស់ទៅម្នាក់បានចែកមួយកង់ពីរកង់បីកង់អញ្ចឹងគេចែកគ្នាអញ្ចឹងអញ្ចឹងទៅដល់អញ្ចឹងទៅអាអ្នកដែលបាត់បង់ទឹកដីហ្នឹងគឺថាគ្មានបានសងសំណងទេទាំងអស់ហ្នឹងមានណាខ្មែរក្រមបាត់បង់ខ្មែរក្រមជាអ្នកបាត់ហ្នឹងគឺគ្មានបានសងសំណងទេហើយក្រោយពីហ្នឹងមកអ្នកដែលអាហ្នឹងនិយាយពីអ្នកមានប្លង់អាហ្នឹងរឹតកុំនិយាយដល់អ្នកដែលអត់ប្លង់ទៀតបើអ្នកដែលអត់ប្លង់ហ្នឹងយកទាំងអស់ហើយអត់មានសងសំណងស្អីទេណាជាពិសេសខ្ញុំគិតថាដូចករណីលោកថាច់ញឹកហ្នឹងគឺវាចូលក្នុងករណីមួយដែលគាត់ ក្រុមគ្រួសារឬក៏ឪពុកម្ដាយឬយាយតារបស់គាត់អត់បានធ្វើប្លង់ដល់អញ្ចឹងទៅអារដ្ឋអំណាចសម័យនោះវាយករបស់តាយាយគាត់ហ្នឹងយកទៅចែកឲ្យកម្មវិបាលរបស់យួនមកក្រុមនោះធ្វើជាកន្លែងបាល់តតបាល់អីជាសាធារណៈអញ្ចឹងទៅហើយគាត់មិនដឹងថារបស់ហ្នឹងរបស់គេយកហើយទេគាត់ស្មានតែថារបស់ហ្នឹងជារបស់របស់គាត់គាត់ថាហ្នឹងជាដីទឹករបស់ឪម៉ែគាត់ជាដូនជាតាគាត់ទុកមកប៉ុន្តែគាត់អត់បានចាប់អារម្មណ៍ ស្វាគិតថាគាត់នៅតែទៀបបានពីព្រោះហ្នឹងក៏និយាយថាឲ្យតែគាត់ព្យាយាមរបស់ហ្នឹងនៅ ជាទីសាធារណៈមិនតាន់ធ្វើទៅជាទីតាំងអ្វីគាត់នៅទៀមទេដៃនឹងបានពីព្រោះម៉េចនៅក្នុងសកម្មភាពនៃពាកនៅក្នុងអាឃ្លាទី2ហ្នឹងទោះបីដីទឹកហ្នឹងវាคล้ายទៅជាទីកន្លែងសាធារណៈជាផ្លូវក៏ដោយក៏នៅតាទៀមទេតាមសំណងសងមកវិញដែរសងជាសំណង សាធារណៈដែលគេទីផ្សារលក់ប្រមាណតោសល់គេប៉ុណ្ណឹងអាតំបន់ហ្នឹងឧទាហរណ៍តាមម្ដុំដីទឹករបស់លោកលោកពូថាច់ញឹកហ្នឹងបើសិនដីហ្នឹងគេលក់មកកងដី100លានគឺតោសល់កាត់100លានហ្នឹងបើសិនណា50លានតោសល់កាត់50លានមកកងដីថ្មីត្បិតតាទីនោះវាសង់ទៅជាអាគាររបស់រដ្ឋអីក៏ដោយតោតសងគាត់មកពីអាអាអាអាអត្ថន័យនៅក្នុងឃ្លាសំណួរទី2ហ្នឹងគឺថាទៀមទានៅអ្វីដែលតែបាត់បង់ទៅមានន័យទៅរបស់របស់គាត់ របស់នឹងធ្វើបិទតែសម័យនោះខ្មែរក្រមមានណាមួយមានមានចាប់អារម្មណ៍រឿងអាប្លង់ដីព្រោះរដ្ឋបាលខ្មែរក្រមអត់មានធ្វើផងដូចយើងនិយាយពីដើមឡើយខ្មែរក្រមមានដែលមានរដ្ឋបាលដឹកនាំប្រទេសជាតិដើម្បីធ្វើជាឯកសារឲ្យណាគ្មានទេអញ្ចឹងមានន័យថាកាលណាយើងព្យាយាមទៅសុំឲ្យរដ្ឋបាលយួននឹងធ្វើឲ្យគេធ្វើឲ្យ បើសិនតែគេមិនពេញចិត្តធ្វើឲ្យគេមិនធ្វើឲ្យទៀតគេបញ្ញាពេលរហូតដល់យើងធុញទ្រាន់យើងថប់ធ្វើអញ្ចឹងទៅមិនចោលមិនចង់ធ្វើឲ្យមានន័យថាគេយើងមានបញ្ហាគេធ្វើយើងមានបញ្ហាអូពេលវេលាវែងឆ្ងាយទៅខ្មែរក្រមមានអាអាគំនិតមួយអាច្រាក់មួយហេខ្ជិលណាបើវាមិនធ្វើឲ្យតតេះនោះនាំគ្នាតតេះគាត់ដេកសម្ងាត់ទុកចឹងទៅអញ្ចឹងជាករណីគេយកវិធីសាស្ត្រហ្នឹងវិធីសាស្ត្រទី1គេប្លន់ដោយយើងអឺមានឯកសារតាមទៅគេប្លន់របៀបវិធីសាស្ត្រចែកគ្នាគ្នាគេដោយរបៀបច្បាប់យ៉ាងមួយទី2 គេយល់ដីយើងដោយយើងហ្នឹងដូចថាបង្ើយកន្តើយក្នុងការងារយើងមិនបានធ្វើពីចំនួនមួយទៅចំនួនមួយទី3គឺគេប្លន់ដោយការងារបំបត្តិផោះតាងចោលទោះបីយើងមានក៏ដោយគេថាអឺគេបានទិញដីពីឪពុកម្ដាយយាយតាយើងអញ្ចឹងប៉ុន្តែសួរថាឥឡូវឪពុកម្ដាយយាយតាយើងក៏ស្លាប់អាអ្នកដែលថាទិញហ្នឹងក៏ស្លាប់ទៀតអញ្ចឹងអ្នកណាផតាអញ្ចឹងគេថាដីហ្នឹងដីត្រូវបានរត់គេយកហើយអញ្ចឹងទេចំណុច3យ៉ាងដែលដែលធំធំដែលគេប្លន់យកពីយើងហ្នឹងជាករណីដែលយើងមិនបានសង្កេតមើលទេមិនបានសង្កេតមើលក្រោយពីពេល reporter គេចេញមកហ្នឹងយើងបានស្រាវជ្រាវថាដីទឹកដែលយើងបាត់នៅក្នុងតម្រងណាក៏ដោយក៏យើងเตรียมเตรียมមកអឺសម្រាប់ទៅតាមអាគោលនយោបាយរបស់ reporter ហ្នឹងទាំងអស់ថាយើងត្រូវតែเตรียมเตรียมសំណងសងដោយជំនឿចិត្តទៅតាមថ្លៃថ្លៃជាទៅតាមការកាត់ថ្លៃហ្នឹងតម្លៃទៅតាមទីផ្សារទាំងអស់มันអាចទៅតាមតម្រងរដ្ឋបានទេតម្រងរដ្ឋវៀតណាមនេះយើងត្រូវដឹងថាអាកម្មាភិបាលរដ្ឋវៀតណាមដែលដែលប្រើនយោបាយគុំមុនីនេះវាស៊ីដោយប្រព័ន្ធ វាស៊ីដោយប្រព័ន្ធហ្នឹងគឺថាអាថ្នាក់លើហ្នឹងជីងច្បាប់មួយឲ្យអាថ្នាក់ក្រោមហ្នឹងទៅសន្លត់ខ្មែរក្រោមហ្នឹងទៅសន្លត់ខ្មែរក្រោមឲ្យកាន់តែខ្លាំងដោយលោកថាច់នឹកចឹងកាត់ស៊ូស្លាប់កាត់បញ្ចេញគាត់ឲ្យកូនប្រពន្ធកាត់ដេកហ្នឹងអាយុអត្រាដល់កាត់នោះកាត់កាត់ស៊ូស្លាប់ហ្មងមានន័យថាអ្នកខ្លះកាត់កាត់តវ៉ាសម្រាប់ចិត្តស្លាប់ដើម្បីដីទឹកនឹងតែម្ដងហើយអ្នកខ្លះទៀតបើកាត់រាំងទុនចិត្តបន្តិចគេឲ្យសំណងបន្តិចទួចក៏កាត់យកទៅអញ្ចឹងឧទាហរណ៍ករណីដូចអឺបងរបស់ជាសឿនហ្នឹង គឺថាគាត់បាននិយាយមួយខ្ញុំពីថ្ងៃហ្នឹងគាត់ថាគេអាចសងសំណងតិចតួចហើយចុះសួរថាតេសដែលយើងសង់ទៅហើយនេះជាតេសថ្មហើយវាយចូលពាក់កណ្ដាលតេសសួរថាតេសដែលយើងនៅនៅកើតទៀតទេមិនអត់កើតហើយវាសងយួនសងយើងសងតាមកណ្ដាលដែលវាវាយទេមកណ្ដាលតេសយើងដែលវាវាយសងប៉ុណ្ណឹងហើយយួនយើងទទួលយកបានមកណ្ដាលហ្នឹងនៅមកកើតមកណ្ដាលហ្នឹងបើបើធ្វើខ្នល់ឡានរត់លើពាក់កណ្ដាលតេសយើងអាពាក់កណ្ដាលទៀតបើនៅក្នុងតេសហ្នឹងមិនកើតអញ្ចឹងសងសំណងហ្នឹងវាយតេសហ្នឹងចូលទាំងអស់យកទៅសងតេសមិនកើតទៀតទេ ទៅសងបានពាក់កណ្ដាលតែតែយកឧទាហរណ៍សងសង100លានហើយសងបានតែ50លានសួរស្នងសងត្រកស្រងចឹងមិនតៅទេទោះតែសងតេសហ្នឹងទាំងមូលបើទោះបីអ្នកឯងហ្នឹងស៊ីបំពេញទៅលើតេសខ្ញុំតែពាក់កណ្ដាលក៏ឲ្យអ្នកឯងត្រូវទៅសងតេសខ្ញុំទាំងមូលខូចត្រង់ត្រេពួកខូចត្រង់ត្រេតេសហ្នឹងទាំងអស់ហើយមិនអាចនៅលើខ្នល់ឡើងបានទេថ្ងៃណាមួយសារាចរហ្នឹងចុះឡើងវាកាន់តេសហ្នឹងឲ្យមិនងាប់មនុស្សដែលកំពុងដេកក្នុងទេអាហ្នឹងជាចំណុចដែលយើងចង់បញ្ជាក់ឲ្យញាតញោមបងប្អូនខ្មែរយើងត្រូវយល់ដឹងអំពីការទាសំណងហ្នឹងផងដែរ ការទេសំណងនោះឲ្យសិក្សាអំពីទេយើងប៉ះពាល់ប៉ុណ្ណាវាមិនត្រឹមតម្រងទេហ្នឹងតម្រងទេទេទាំងអស់ហ្នឹងកាលណាយើងវាយចោលមកវិញតែសួរតែហ្នឹងមិនអាចនៅបានទៀតទេតែហ្នឹងវាខូចទ្រង់ទ្រេតែហើយវាខូចជំនាញតែហើយវាខូចតង្ការប៉ះពាល់ដល់សុខភាពរបស់យើងពេលដែលបើកបរហ្នឹងវាធ្វើយើងអត់មានសុខភាពទេអញ្ចឹងយើងត្រូវរុះតែយើងជិញទី1តែតែយើងបងខាតហ្នឹងបងខាតទៅលើតែដែលយើងសាងសង់ហើយហើយយើងបងខាតទី2យើងត្រូវយកលុយហ្នឹងទៅទិញរកតម្រងដីណាមួយដែលអាចនៅបាន ក្បែរទីផ្សារក្បែរទីឋានមួយដែលយើងអាចរស់នៅមានទីផ្សារតាមទៅដើម្បីរកស៊ីបានត្រឹមត្រូវបើកណាយើងយកដីយកលុយនឹងពីសំណងរដ្ឋនឹងមកយកទៅទិញសូម្បីតែកូនតេសសង់មិនបានសួរថាអាហ្នឹងយើងមិនខាតបង់ទាំងស្រុងទៀតអញ្ចឹងចំណុចដែលខ្ញុំចង់បញ្ជាក់នៅទីនេះអានៃមេត្រាទី2អឺសំណួរទី2ដែលសួរទៅហ្នឹងសួររដ្ឋថាតែពិបាលទាំងអស់ហ្នឹងលោកឯកឧត្តមហ្នឹងគេចង់និយាយពាក្យថាឯកឧត្តមហ្នឹងគឺសំដៅទៅលើអាពួកអាជ្ញាធរហ្នឹងឯងរបស់លោកយួនហ្នឹងរដ្ឋរដ្ឋរដ្ឋអំណាចយួនហ្នឹងតើមានធ្វើទាំងអស់ហ្នឹងបានដែរណៅ ហើយសួរខ្មែរក្រមយើងអ្នកណាម្នាក់ដែលផលប៉ះពាល់នោះគួរណាសរសេរជាឯកសារហើយប្រាប់មកសហព័ន្ធយើងយើងប្រមូលផ្ដុំឯកសារទាំងអស់នោះបើសិនជាយើងមិនដោះស្រាយទៅតាមត្រង់ខ្ញុំនិយាយនឹងទេយើងនឹងបដិងឡើងទៅលើ reporter អង្គការសហជីវជាតិបន្តទៅទៀតដើម្បីឲ្យយួននឹងអឺឆ្លើយជាមួយនឹងអង្គការសហជីវជាតិហ្មងថាតម្រង់ដោះស្រាយបញ្ហាហ្នឹងតើហេតុអីបានណែដោះស្រាយបញ្ហារបៀបហ្នឹងមិនសមស្របទៅគោលនយោបាយអង្គការសហជីវជាតិគេដាក់ចេញនឹងមកទេហើយអញ្ចឹងវាមានការខាតបង់ចំពោះ ប្រជាជនខ្មែរក្រមដែលគ្នាមិនស្ថិតនៅក្នុងការមានបានសេដ្ឋកិច្ចកំពុងតែក្រៃក្រផងខំប្រឹងប្រែងដើម្បីរកលុយកាសចិញ្ចឹមជីវិតផងហើយសងតែបានប៉ុណ្ណឹងទៅបែបែទៅចំណែងវាយតែគ្នាចោលទៀតសួរថាសេដ្ឋកិច្ចហ្នឹងវាដុនដាបកាន់តែខ្លាំងបើសិនឲ្យប្រទេសមួយរីកចម្រើនទៅបានប្រជាជននោះទល់លក្ខណៈប្រជាជននោះមានភាពរីកចម្រើនដែរបានបានរដ្ឋបាលឬប្រទេសមួយហ្នឹងបានរីកចម្រើនទៅបានជាពិសេសនៅក្នុងប្រទេសអូស្ត្រាលីជាដើមនេះប្រទេសអូស្ត្រាលីហ្នឹងគឺគេតែងតែ ជួយជួយជួយជួយរដ្ឋជួយដល់អាក្រុមហ៊ុនតូចតូចដើម្បីអបត្ថម្ភក្រុមហ៊ុនតូចតូចក្រុមហ៊ុនតូចតូចនឹងមានឱកាសបើក្រុមហ៊ុននឹងឲ្យកម្មករទៅធ្វើការគណៈកម្មករមានការងារធ្វើច្រើនកម្មករនឹងមានឱកាសរកលុយបានដើម្បីទៅទិញជាដីទិញជាផ្ទះសម្បែងនឹងអញ្ចឹងណាប្រជាជនមួយមួយតែមួយមួយសមាជិកមួយមួយនឹងមានបានមានទីតាំងមានកន្លែងមានថាវិការគ្រប់គ្រាន់រដ្ឋមិនខ្លាំងអញ្ចឹងយើងចង់អំពាវនាវផងដែរថារដ្ឋថាវិបាលយួននឹងត្រូវមានអាតម្រងត្រង់ត្រីដែលយើងនិយាយ